សួស្តីកូនសិស្សទាំងអស់គ្នា និងជនរួមភាសាទាំងឡាយដែលស្វែងរកវីដេអូមេរៀននេះមានប្រយោជន៍បាទអញ្ចឹងបន្តទៅចូលមេរៀនទី15របស់យើងទាំងអស់គ្នាជាពិសេសកូនសិស្សអញ្ចឹងលោកគ្រូសូមអរគុណហើយលោកគ្រូក៏នាំកូនអានប្រហែលជា2នាទីយ៉ាងច្រើនអានត្រួសត្រួសអានចាប់ហើយចាំលោកគ្រូសួរសំណួរនិងបញ្យល់ណាកូនណាអញ្ចឹងមេរៀននេះគឺចំណាយពេល5ម៉ោងដើម្បីសិក្សា នៅក្នុងថ្នាក់ដើម្បីគួរចោតសួរបញ្យលនៅក្នុងថ្នាក់ហើយនឹងណាកូនណាឲ្យកូនឡើងឆ្លើយម្ដងម្នាក់ម្ដងម្នាក់អញ្ចឹងទៅកូនណា បាទតែយើងបញ្យលយើងសង្ខេបយើងពលឿនមិនច្រើនទេកូន20នាទីអីមិនដឹងកូនណាតោះអញ្ចឹងគួរអានណាកូនកូនក៏អានដែរមេរៀនទី15អំពីនាម វេយ្យាករណ៍ចូលអានឧទាហរណ៍ខាងក្រោម រួចសង្កេតមើលពាក្យដែលមានពណ៌ក្រហមណាគូណាសុខាចិញ្ចឹមជ្រូកពីរក្បាលនិងមន់ទាជាច្រើនក្បាលទៀត គេតែងបោកសម្អាតទ្រុងជ្រូកមន់ទាជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យសត្វទាំងនោះមានជំងឺ សុខាយកលាមួកសត្វទាំងអស់នោះ ទៅចាក់ក្នុងរណ្ដៅជីក្បែរដើមស្វាយឯចំការក្រោយផ្ទះនៅពេលបោសម្អាតសុខាតែងពាក់ម៉ាស់ការពារជានិច្ចក្រោយពេលបោសម្អាតរួចគេងូតទឹកដោសាប៊ូសម្អាតខ្លួនប្រាណដើម្បីកុំឲ្យឆ្លងមេរោគពាក្យសុខាជាពាក្យសម្គាល់មនុស្សជ្រូកមាន់ទា ជាពាក្យសម្គាល់សត្វ ទ្រុងលិមួកម៉ាសទឹកសាប៊ូជាពាក្យសម្គាល់វត្ថុដើមស្វាយជាពាក្យសម្គាល់រុក្ខជាតិចំការជាពាក្យសម្គាល់ទីកន្លែងពាក្យទាំងអស់នេះ ជានាមណាពាក្យទាំងអស់នេះជានាម នាមជាពាក្យសម្រាប់សម្គាល់មនុស្សសត្វវត្ថុទីកន្លែងនិងរុក្ខជាតិទៅគាត់ណាអំដងទីក្នុងប្រអប់ហ្នឹងនឹងគឺជាកន្លែងកលឹះ នាមជាពាក្យសម្រាប់សម្គាល់មនុស្សសត្វវត្ថុទីកន្លែងនិងរុក្ខជាតិបាទអស់នៅបាទអស់ហើយក្រមានតែលំលំហាត់អញ្ចឹងយើងនឹង ទៅហាត់ធ្វើពេលដែលគ្រូបញ្យលមេរៀនមេរៀនចប់ហ្នឹងណាតាអញ្ចឹងយើងឡើងទៅលើវិញតើគូចាប់ដើមបញ្យលគាត់ណា ចាអញ្ចឹងមេរៀនអំពីនាមកូនដែលលើពាក្យនាមអត់កូនពាក្យនាមណាបាទនេះនាមកូនណាអញ្ចឹងនាមស្មើនឹងពាក្យអីកូនបាទនាមនឹងស្មើទៅលើឈ្មោះណាកូនណាបាទនាមស្មើទៅលើ ឈ្មោះអ្វីដែលហៅឈ្មោះឈ្មោះបានណាកូនហៅឈ្មោះបានបាទអញ្ចឹងអ្វីដែលហៅឈ្មោះបានយើងថាវាជាជានាមអ្វីក៏ដោយឲ្យតែមានឈ្មោះហៅខ្លួនយើងចាត់ទុកវាជាជានាម ចឹងកូនមើលមេរៀនរបស់យើងជាគេឲ្យយើងមើលពាក្យដែលមានពណ៌ក្រហមអញ្ចឹងមកយើងអានហើយយើងមិនអានទីទឹកណាយើងមើលតែពាក្យដែលមានពណ៌ក្រក្រហមសុខាណាមន្តាទ្រង់ជូកមន្តាអឺលៀមមួកដើមស្វាយចំការម៉ាស់ទឹកសាប៊ូអញ្ចឹងអញ្ចឹងគេប្រាប់ថាអពាក្យក្រហមយើងមកសេសុខា ជាពាក្យសម្គាល់មនុស្សមិនបានអញ្ចឹងកូនពីព្រោះជាទូទៅឈ្មោះសុខាហ្នឹងកូនគិតថាជាអីបាទមិនមែនសំដៅទៅលើសត្វទៅលើវត្ថុអីទេសុខាគឺជាឈ្មោះអញ្ចឹងឈ្មោះរបស់ពីណាគេឈ្មោះរបស់មនុស្សអញ្ចឹងពាក្យទាំងឡាយណាដែលសំដៅដល់មនុស្សណាដឹងថាជាមនុស្សគឺពាក្យនឹងជាជានាមណាកូនណាហើយជ្រូកមន្ទាគឺជាឈ្មោះហៅសត្វមួយមួយប្រភេទកូនណាអញ្ចឹងពាក្យហ្នឹងក៏ជាអឺពាក្យហ្នឹងគឺជាសត្វ បានន័យថាវាក៏ជាជានាមដែរគឺជាឈ្មោះនិយាយខ្លីគាត់ណានាមគឺជាឈ្មោះហៅហើយទ្រង់លិមួកម៉ាស់ទឹកសាប៊ូជាពាក្យសម្គាល់វត្តវត្ថុសម្រាប់ហៅវត្ថុគាត់ណាហៅតុកហៅក្តារហៅប៊ិចសភើកង្ហាលអីហ្នឹងអញ្ចឹងពាក្យហ្នឹងគឺជាពាក្យហៅវត្ថុអញ្ចឹងពាក្យទាំងអស់ហ្នឹងគឺជានាមដើមស្វាយហៅអីគុនបាទហៅរុក្ខជាតិសម្គាល់រុក្ខជាតិពាក្យហៅរុក្ខជាតិស្វាយក៏ដោយ ក្រូចក៏ដោយ អញ្ចឹងពាក្យទាំងអស់ហ្នឹងគឺជានាមហ្នឹងมันពិបាកសម្គាល់ទេណាស្រួលទេបាទចំការចំហាចំការគឺជាជាអីកូនពាក្យសម្គាល់ឡៃបាទសម្គាល់ទីកន្កន្លែងនេះកន្លែងអញ្ចឹងដូចជាអីកូនដូចជាផ្ទះណាសាលាអញ្ចឹងគឺជាកន្លែងយើងទៅពាក្យហ្នឹងក៏ជាជានាមដែរអញ្ចឹងលោកគ្រូសួរកូនមកវិញមុននឹងចូលទៅដល់និយមន័យ ដោយបណ្ឌិតដែលហៅថានាមបាទចម្លើយនឹងមុខគុណហ្នឹងបាទឬក៏នាមគឺជាជាអ្វីណានាមគឺជាអ្វី មិញលោកគូបយោខាងលើ នាមស្មើពីអីនាមស្មើពីឈ្មោះមែនទេអ្វីដែលហៅឈ្មោះឈ្មោះបានឥឡូវឥឡូវគ្រូអឺគ្រូនឹងសង្ខេបឲ្យកូនណាចង្អុលឲ្យកូនឃើញបាទនេះនាមឯងគេថាពាក្យទាំងអស់នេះជា ជានាមអញ្ចឹងនាមគឺជាអ្វីអញ្ចឹងនាមគឺជាពាក្យអាកុំអាមើនាមគឺជាពាក្យទាំងឡាយណាសម្គាល់អីកូនសម្គាល់មនុស្សសត្វវត្ថុរុក្ខជាតិនិងទីកន្លែងបាទកូនថាសាសថ្មីមើលនាមជាពាក្យទាំងឡាយណាកូននាមជាពាក្យទាំងឡាយណាដែលសម្គាល់មនុស្សសត្វវត្ថុរុក្ខជាតិនិងទីកន្កន្លែងណាកូនណាកូនស្គាល់មនុស្សហ៎អ្វីក៏ដោយណាពាក្យអ្វីក៏ដោយដែលបង្ហាញថាមនុស្ស ដូចជាវិជ្ជបណ្ឌិតពេទ្យគ្រូកសិករអញ្ចឹងពាក្យហ្នឹងគឺសំដៅទៅលើមនុស្សបើអត់មានសត្វណាធ្វើកសិករទេកូនណាអត់មានសត្វណាចេះដាំទេមានតែមនុស្សអ្នកចេះដាំអញ្ចឹងកូនណាបាទហោនិយាយពីពាក្យសម្គាល់សត្វបាទសត្វបានន័យថាអឺជាជាអ្វីដែលមានជីវិតបាទរស់នៅណាប៉ុន្តែអត់ឆ្លាតដូចមនុស្សទេអត់ចេះរៀនសូត្រដូចមនុស្សទេណា វារស់នៅតាមធំវាជាតិវាអត់ស្លៀកកៅអីទេសត្វហ្នឹងវារស់ស៊ីគូឲ្យយើងរស់ស៊ីស្មៅខ្លាវារកខំទៅសត្វគេអញ្ចឹងទៅជីវិតគេមុនដល់ចឹកដីអញ្ចឹងទៅគាត់ណាអាហ្នឹងគឺជាសត្វអូវត្ថុអ្វីទាំងឡាយណាដែល ដែលមនុស្សប្រើប្រើប្រាស់បាននឹងគាត់ណោះច្រើនណាហើយដើមស្វាយគឺជារុក្ខជាតិរុក្ខជាតិគឺជាអ្វីដើមអ្វីដែលដោះដោះឡើងដល់ឯងយើងដាំក៏បានដែរកូនរុក្ខជាតិណាមានផ្លែមានផ្កាយើងហូបចុកចឹងទៅ ហើយទីកន្លែងគឺជាកន្លែងយើងទៅបានយើងឲ្យឈ្មោះថាទីកន្លែងមិនថាវត្តមិនថាផ្សារមិនថាសាលា បាទមិនថាកន្លែងលេងយើងហៅទីកន្លែងទាំងទាំងអស់បាទអរគុណច្រើនឥឡូវយើងមកមើលយុវនីគាត់ណាបាទកុំឲ្យវែងឆ្ងាយអញ្ចឹងនាមជាពាក្យប៉ុណ្ណានាម ជាពាក្យសម្រាប់សម្គាល់ឃើញទេដូចគ្រូនិយាយមកអញ្ចឹងមនុស្សសត្វវត្ថុទីកន្លែងនិងរុក្ខាជាតិអញ្ចឹងគុណអាចទីបានទេគុណ មនុស្សមានអីខ្លះបាទឲ្យតែមនុស្សគុណពាក្យហៅមីងអ៊ំពូយាយតាបាទអង្គញាអីហ្នឹង គឺជាពាក្យហៅមនុស្សសត្វមានអីខ្លះកូនគោក្របីទាមន់ឆ្កែជ្រូកមែនទេបាទឲ្យគុណស្គាល់វត្ថុណាស្អីគេវត្ថុវត្ថុហ្នឹងរបស់របរប្រើប្រាស់ហ៎បាទដបទឹកមានមានប៊ីដុងមានតុកមានអីហ្នឹងហើយមានកដាស់របស់ប្រើប្រាស់ប៊ិចខ្មៅដៃសិភៅវត្តវត្ថុហើយទីកន្លែងគុណស្គាល់ដែរបាទកន្លែងយើងទៅកន្លែងយើងហៅបាទ ច្រើនមិនថាផ្ទះមិនថាបន្ទប់ទឹកហ្នឹងគឺសុទ្ធតែជាកន្លែងដែលយើងទៅហើយអឺរុក្ខជាតិបាទអ្វីដែលដាំអ្វីដែលយើងមានផ្លែផ្កាមកហូបបានអាហ្នឹងគេហៅថារុក្ខជាតិស្មៅក៏ជារុក្ខជាតិដែរកូនស្រូវអីហ្នឹងណាបាទអញ្ចឹងកូនបាទកូនយល់ដឹងកូនចេះបានប៉ុន្មានហើយកូនណាពាក្យទាំងឡាយណាដែលជា ជានាមលោកគ្រូអាចអឺ សង្ខេបឲ្យកូនមើលតិចនោះណាបាទគ្រូអាចសង្ខេបលោកគ្រូនឹងទៅសេឲ្យមើលគាត់ណាអញ្ចឹងនាមជាពាក្យសម្គាល់ណាគាត់ណាបាទនាមជាពាក្យសំសម្គាល់សម្គាល់អីខ្លះកូន4ណាកូនណាយើងរៀនថ្ងៃហ្នឹងណាអញ្ចឹងនៅក្នុងមេរៀនថ្នាក់បឋមថ្នាក់ទី3ហ្នឹងយើងចេះឲ្យបាន4ហ្នឹងហើយចាំកូនណា អត់ច្រើនទេអញ្ចឹងនាមសម្គាល់ពាក្យអីនាមសម្គាល់ពាក្យបាទឈ្មោះគូណាឈ្មោះអីគេឈ្មោះមនុស្សបាទឈ្មោះមនុស្សបាទទាំងទាំងទាំងឈ្មោះទាំងមនុស្សទាំងមួយហ្នឹងគូណាបាទអីយ៉ាលោកគ្រូមិនសេខុសអញ្ចឹងបាទឈ្មោះមនុស្សបាទមានស្អីខ្លះកូនចុចចុចចុចមកកូនចាំវារត់តាមក្រោយកូនណា បណ្ណោះហើយឈ្មោះយើងឈ្មោះសាទសាទសត្វហើយគេគុណបាទវត្តវត្ថុវត្ថុហើយទៀតបាទចុងក្រោយគេទីកនលែងកូនចាំប៉ុណ្្នឹងណាធំគឺមាន នាមផ្សេងផ្សេងទៀតដែលកូនត្រូវស្គាល់អញ្ចឹងកូនចេះប៉ុណ្្នឹងសិនចំណាំកូនណាគូគំនុះគំនុះយ៉ាងមកមាននាមអីនាមឈ្មោះមនុស្សនាមសត្វនាមវត្ថុនាមទីកន្ល ឡាយមនុស្សមានអីខ្លះកូនរួមមើលបាទរកផ្លេចគ្រាបាន5កូនរួមតែក្នុងផ្ទះយើងយន្តណាមិនអស់កូនណារបស់របរប្រាប់អើមនុស្សច្រឡំយើងយើងអត់ដល់របស់ទេមនុស្សដូចជាបងមួយប្អូនមួយម៉ាក់មួយប៉ាមួយពូមួយមីងមួយយាយមួយសុទ្ធតែជានាមឈ្មោះហៅហៅមនុស្សអនាមសក្តិក្នុងផ្ទះ យើងមានអីខ្លះមានឆ្កែមានឆ្មាមានជ្រូក មានទាមានមាន់មានជីងចក់មានតុកកែគាត់អត់ចេះហាត់ទៅសេគាត់សួរគ្នាអត់ចេះ អនាមវត្ថុក្នុងផ្ទះយើងគុណរួមមើលគុណសេសខៈប៉ុណ្ណឹងបើមិនចឹងគុណគ្រាន់តែដឹងគុណអត់ចេះទេតើគុណដឹងហើយគុណសេត្រូវទៀតគុណណាអវត្ថុក្នុងផ្ទះយើងមានអីខ្លះយើងរាប់តែនាមក្នុងផ្ទះយើងឯងរាប់មិនអស់បាទមុងភួយខ្នើយធុមូសដៃកេះមែនទេគុណបើទូរស័ព្ទលក្ខនឹងលក្ខច្រើនណាស់អូឥឡូវគុណរួមអំពីនាមទីកន្លែងនាមទីកន្លែងស្អីខ្លះគុណបាទទីកន្លែងរាប់តែផ្ទះយើងក៏មានដែរគុណ បន្ទប់បាយមែនទេគឺកន្លែងយើងទៅទៅហូបបាយទៅធ្វើមហូបបន្ទប់បាយបន្ទប់ទឹកបន្ទប់ដេកបន្ទប់បន្ទប់ទទួលភ្ញៀវមិនចឹងគាត់បាទក្រោយផ្ទះនៅមុខប៉ុន្តែហ្នឹងយើងពិបាកនិយាយគាត់ថាមុខផ្ទះចឹងទៅក៏បានដែរឬក៏ក្នុងផ្ទះអីចឹងទៅបាទហ្នឹងយើងនិយាយពាក្យក្នុងបាទវាអត់ចំជានាមទេយើងមកនិយាយគាត់ណានិយាយទៅបន្ទប់មកបន្ទប់កកូក ហើយផ្សារសាលាអគុណគុណឥឡូវយើងណាលោកគ្រូជឿតាកូនបានដឹងណាកូនមានចំណេះហើយប៉ុន្តែនៅហាត់ធ្វើបាទលោកគ្រូអត់បានស្ដាប់គុណផ្ទាល់មែនតែឥឡូវនាំគុណគិតលំលំហាត់នៅក្នុងមេមេរៀនគុណគុំភ្លេចឆ្លើយគុណណាជាពិសេសហាត់ធ្វើផងបើកូនមានសភៅពងខ្លួនឯងកូនយកខ្មាស់ដៃមកបំបំពេញណាកូនណាបាទបើអត់ទេកូនកត់ហើយធ្វើ ចាកូនអញ្ចឹងលំហាត់1ក្នុងចំណោមពាក្យខាងក្រោមតើពាក្យណាខ្លះជា ជានាមកូនអានសិនកូនណាចាំគិត ពាក្យអីខ្លះកូនជីពាក្យនេះអានថាជីជីតាពាក្យអីទៀតដើបាខ្មៅក្របីអីគេ សសេ សាឡារៀនដើមថ្នោតក្រហមកាតាប ប៊ិចបាទនឹងអានថាប៊ិចនោះប៊ីអង្គរយើងអានចេញថាប៊ិចគុណអានប៊ិចក៏បានហើយតើកូននេះបាទឲ្យតើកូនអានស្រួលភាសាថ្មីកូនណាតើពាក្យណាខ្លះជានាមនាមគឺជាឈ្មោះហៅមែនទេកូនមិនថាហៅឈ្មោះមនុស្សសត្វវត្ថុរុក្ខជាតិឬក៏ទីកន្លែងអញ្ចឹងជីតាជាអីកូនគ្រូសួរសិនជាពាក្យសម្គាល់អីគេមនុស្សឬក៏សត្វបាទមនុស្សជីតាមនុស្សហើយក៏មិនមែនវត្ថុដែរអញ្ចឹងវត្ថុមនុស្សជាអីបាទមនុស្សជា នាមដើរជាអីជាមនុស្សអត់ទេជាសត្វអត់ទេជាវត្ថុអត់ទេជាពីកន្លែងអត់ទេអញ្ចឹងវាមិនមែនជានាមឯទុកវាម្ដុំហ្នឹងណាខ្មៅខ្មៅមិនមែនជា ជានាមឯកូនខ្មៅគឺពណ៌ពាក្យសម្គាល់ពណ៌កិរិយាដើរនេះ ពាក្យសម្គាល់ដើរកិរិយាក្របីបាទក្របីជាអីកូនក្របីជាសត្វសត្វជាអីសត្វជានាមណាកូនណាសត្វជានាមសរសេរ សរសេរដូចដើរដែរពាក្យសម្គាល់កិរិយាមិនមែនជានាមអត់គូសយើគាត់ណាអញ្ចឹងលោកគ្រូអឺមកគូសអឲ្យមើលទៅនាមបាទក្របីជាសត្វមែនទេសរសេរអត់ទេហ៎សាលារៀនជាអីកូនជាពាក្យសម្គាល់អីទីទីអីបាទទីកនឡែងអញ្ចឹងទីកន្លែងជាអីដែរទីកន្លែងជានាមត្រឹមត្រូវហ៎ដើមខ្នោជាពាក្យសម្គាល់អីជាអីស្ងល់អីកូនបាទសម្គាល់រោគ រុក្ខជាតិអញ្ចឹងរុក្ខជាតិគឺជានាមគូគូមិញ4ណាក្រហមអក្រហមឯខ្មៅដែរមិនមែនជានាមទេជាគុណនាមពាក្យសម្គាល់ពណ៌អីណាលោកគូអគូហេបាទពាក្យសម្គាល់ពណ៌វាជាគុណនាមមិនមែនជានាមឯគាត់ណាតោះកតាបកតាបជាអីគុណជាអីជាវត្តវត្ថុអញ្ចឹងវត្ថុក៏ជានាមបិចជារបស់ប្រើដែរមិនអញ្ចឹងណាអញ្ចឹងជានាជាវត្ថុវត្ថុក៏ជា នាមអញ្ចឹងពាក្យដែលជានាមមានអីខ្លះ អ៊ីតាក្របីស្លារៀនដើមត្នោតកាតាបប៊ិចបាទអរណាគុណតាអញ្ចឹងកូនទៅហាត់ធ្វើលំហាត់ទី2កូនណា បាទលោកគ្រូបញ្យោនាំកូនគិតអញ្ចឹងនៅក្នុងលំហាត់ទី2គេថាម៉េចកូន2តើពាក្យណាខ្លះត្រូវនឹងរូបភាព បាទពាក្យណាខ្លះត្រូវនឹងរូបភាពបាទលំហាត់ក្មេងៗកូនណាតិចតូចក៏ស្គាល់ដែរកូនបាទអញ្ចឹងសំខាន់កូនចេះអានពាក្យសិន ចូលគូសញ្ញាព្រួញភ្ជាប់ពាក្យទៅនឹងរូបភាពឲ្យបានត្រឹមត្រូវហើយប្រាប់ថាពាក្យនីមួយនីមួយ ជានាមសម្គាល់អ្វីអូននេះបានពិបាកគាត់ណា បាទស្គាល់ពាក្យស្គាល់រូបហើយយល់ថាពាក្យនឹងសម្គាល់អីទៀតណាគាត់ណាយើងរៀនមិញហ៎ពាក្យមួយគឺជា នាមលុះត្រាតែវាសម្គាល់អីណាគាត់ណាពាក្យមួយជានាមលុះត្រាតែវាសម្គាល់អីវាក្នុងក្រុមមួយណាសិន តាកូនចាប់ដើមណាអូគេគួរឲ្យកូនមើលហើយវាស្រែ បាទនេះពាក្យវាស្រែនេះ រូបវា ស្រែអញ្ចឹងលោកគ្រូសួរកុយណាបាទវាស្រែកូនសម្គាល់អីមាន4នឹងកូនណាសម្គាល់អីកូនមនុស្សសត្វវត្ថុរុក្ខជាតិឬក៏ទីកន្លែងបាទត្រឹមត្រូវគឺសម្គាល់ទីកន្លែងតែលោកគ្រូយកកមុនគេអ្នកដើមឈើកូនកោដើមឈើអូនៅណា បាទនៅចុងគេកូនណានៅចុងគេអូលោកគ្រូគូអត់ត្រូវទេអត់ស្អាតសោះបាទកាញ់គេហ៎ អញ្ចឹងដើមឈើគឺពាក្យសម្គាល់ស្អីកូនដឹងអត់អាគ្រូប្រាប់ណាសម្គាល់រុក្ខា ជាតិបាទអញ្ចឹងរុក្ខាគឺជា នាមហោរមាសណារមាសកូនខាងឆ្វេងដៃហ៎បាទខាងឆ្វេងដៃឯងរមាសមានស្ដៃមួយអញ្ចឹងរមាសសម្គាល់សម្គាល់អីកូនសម្គាល់បាទសម្គាល់សត្វដូចជាអស់ហើយអសពីកូនណាសិភៅកូនស្គាល់សិភៅហើយនៅបន្ទាប់ពីរមាសមិនអញ្ចឹងហីតាដឹងអត់សិភៅសម្គាល់អី សម្គាល់ភឹងយកមកធ្វើអីយកមកប្រើប្រាស់មកនៅកណែយកមកមើលយើងកៅតាវត្តធូចឹងសៀវភៅសម្គាល់វត្ថុចុងក្រោយគេងើគឺអ្នកគ្រូអ្នកគ្រូគឺជាអីកូនគឺជាពាក្យសម្គាល់មនុស្សបាទពិតជាល្អណាស់ចឹងគាត់ដឹងហើយណាអ្នកគ្រូមនុស្សបាទសៀវភៅវត្តធូរមាសត្វវាស្រ័យទីកន្លែងដើមឈើរុក្ខាជាតិ តើគាត់ទៅមុខទៀតណាបាទទី3លំហាត់ចុងក្រោយគាត់ណា3ចូលជ្រើសរើសពាក្យនាមក្នុងប្រអប់ ទៅបំពេញចន្លោះរបស់ខាង ក្រោមឲ្យបាន ត្រឹមត្រូវណាគុណអានបំរាប់ពាក្យឲ្យដឹងគុណណា បានយើងគិតនឹងធ្វើ ទី3ចូលជ្រើសរើសពាក្យនាមក្នុងប្រអប់ទៅបំពេញចន្លោះរបស់ខាងក្រោមឲ្យបានត្រឹមត្រូវបាទអានពាក្យស្នឹងគុណណាពាក្យអីសេកនឹងសជាងសអានថា សើដើមឈឺប៉ិនណាឡៃលោកគ្រូអានប៉ិនណាឡៃអានបនណាឡៃក៏ត្រូវគុណបាទគាត់ថាអានរបៀបខ្មែរឬក៏បល័យខ្មែរយ៉ាងទៅប៉ិនណាឡៃគោក្របីលោកគ្រូនេះណាអានថាថ្មីសើដើមឈើប៉ិនណាឡៃគោក្របីលោកគ្រូចឹងកូនយកទៅដាក់ឲ្យត្រូវទៅក្នុងល្បាសនីមួយនេះនីមួយតាម អត្ថន័យរបស់វាគាត់ណា យើងគុណអាសនៈគុណអាសនៈកចុចចុចចុចជាសត្វមានសារៈសំខាន់ចំពោះកាសេកខយើងជាចុចចុចចុចត្រូវស្ដាប់ដំបូនមានអ្នកគ្រូចុចចុចចុចទៀតណាកលចុចចុចចុចផ្ដល់ប្រយោជន៍ច្រើនយ៉ាងណាស់ខោពេលទំនេរយើងនរគ្នាអានសៀវភៅនៅឯចុចចុចចុចតោះកូនបំពេញកស្អីគេជាសត្វ បាទនៅក្នុងនោះមានពាក្យគោក្របីក៏ណាជាសាស្ត្រអញ្ចឹងគោក្របីជាជាសាស្ត្រមានសារៈសំខាន់តខយើងជាអីស្ដាប់ដំបូងមានអ្នកគ្រូអញ្ចឹងកាលណាមានអ្នកគ្រូមានអីបាទមានសិស្សអញ្ចឹងយើងជាសិស្សណាគាត់ណាសិស្សដាក់ក្នុងនឹងមកអកោផ្ដល់ប្រយោជន៍យ៉ាងច្រើនណាស់ទៅសល់ដើមឈើបណ្ណាល័យនិងលោកគ្រូស្អីគេផ្ដល់ប្រយោជន៍កូនបាទ ដើមឈើឬក៏លោកគ្រូបាទលោកគ្រូគាត់ថាដើមឈើដូចកូនណៃគាត់ណាដើមឈើផ្ដល់ប្រយោជន៍យ៉ាងច្រើនយ៉ាង ណា វាទុកខ្យល់បើនៅនេះផ្ដល់មលុបផ្ដល់ឈើខែពេលទំនេរយើងនាំគ្នាអានសៀវភៅអូនេះខាងលើខផ្លេចកូនយើងជាអីមិញយើងជាសិស្សត្រូវស្ដាប់ដំបូន្មានអ្នកគ្រូលោកគ្រូដាក់លោកគ្រូមួយទៀតតាខើ ពេលទំនេរយើងនាំគ្នា ទៅអានសៀវភៅនៅឯណាកូនបាទនីតិកន្លែងនៅឯបណ្ណាបណ្ណាល័យបាទកូនអូលំហាត់កែវលំហាត់កែវគេឲ្យធ្វើអីកូនអត់លោកគ្រូថាខុសហើយលំហាត់ទី4បាទ4ចូលតៃលបានិងពាក្យជានាមបាទពាក្យនាមខ្លះមានគូមន់ជ្រូកក្នុងមួយពាក្យឲ្យបានមួយមួយលបាតែមកកូន ចាញ់លបាគុណលបាហ្នឹងបានន័យថាមួយខណ្ឌដែលមានប្រធាន មានកិរិយា ហើយនឹងមាននាមហ្នឹងឈ្មោះមនុស្សសត្វវត្ថុអូអានេះលោកគ្រូភ្លេចរុក្ខជាតិណាកូនបាទភ្លេចរុក្ខជាតិមានរុក្ខជាតិលោកគ្រូដាក់ខាងនេះចាស់បាទរុក្ខជាតិអញ្ចឹងឈ្មោះមនុស្សសត្វវត្ថុរុក្ខជាតិនិងទីកន្លែងទីកន្លែង តោះឥឡូវកូនសាកហាត់អីកូនតែងលបាំងមែនណាបាទតែងលបាំងណាកូនណាពាក្យម៉ាមពាក្យ3គូអញ្ចឹងកូនសរសេរមកអឺកូនសេកខយល់ណាកើតាកូនយក គោម្លាក់មុនក៏បានដែរគុណគុណអាចនិយាយថាខ្ញុំឃើញគោខ្ញុំឃើញគោនៅមុខផ្ទះក៏បានដាក់គោពីមុនក៏បានហ្នឹងណាគុណដាក់គោគោអីគុណបាទគោស៊ីស្មៅក៏បានគុណណា បាទគោស៊ីស្មៅខាន់ប៉ុណ្ណេះនឹងមួយល្បាស់ហើយគោបាទជាជាសัตว์ស៊ីគឺជាអំពើស្មៅគឺជាជានាមខាងចងស៊ីអីស៊ីស្មៅស្តាប់បានគាត់ណាបាទគោស៊ីអីស៊ីស្មៅខមន់មន់អីគុនតៃមកគុនមន់អីបាទមន់អីមន់អីកូនមកលបាមន់មន់អីកូនបាទ មន់ចេះហើកូនឃើញមន់ហើកូននិយាយមកឃ្លាមកនិយាយមួយរបាស់មកកូនថាមន់ចេះហើណាកូនណាបាទគ្រូសៀងទូរស័ព្ទអសមសើស្អាតកូនទូរស័ព្ទណាតោះអញ្ចឹងមន់ចេះហើចេះកូនស្ដាប់បាយណាហើយជ្រូកមើលកូននិយាយពីជ្រូកកូនថាម៉េចទៅកូនបាទនិយាយម៉េចទៅឲ្យយល់កូនជ្រូកវាយ៉ាងម៉េចកូនកូនហាត់និយាយមើលបាទ ជ្រូកស៊ីដេកស៊ីដេកណាកូនណាហើយគាត់ដាក់ញ៉ាំដេកអឺពាក្យបោះសัตว์ណាកូនណាជ្រូកស៊ីដេកស៊ីដេកយើងថាញ៉ាំដេកយើងដូចព្រោះពេកជាឆ្ងល់ទេកូនណាដាក់សញ្ញាតោអញ្ចឹងខានណាកូនណាជ្រូកស៊ីដេកស៊ីដេកគេដាក់អញ្ចឹងបាទអរគុណច្រើនកូនបានតាមដាននឹងអ្នកទាំងអស់គ្នាបាទជួបគ្នានៅមេរៀនក្រោយណាកុំភ្លេចហាត់ធ្វើលំហាត់ផង